មានបងស្រីឬក៏ប្អូនស្រីម្នាក់ទៅសារភាពសុំទោសអាត្មាមិញហ្នឹងអឺពីមុនគាត់ខឹងមិនដឹងម្ចាស់ខ្លួននៅនឹងអត់ទេជួបមិញគាត់ខឹងគាត់ខឹងពុទ្ធសាសនាហ្នឹងតែមកហើយតែហើយតែឃើញលោកខឹងហ្មងគាត់ថាអញ្ចឹងឲ្យតែឃើញលោកខឹងហ្មងហ្នឹងលោកហ្នឹងគ្មានធ្វើអីទេ ហ្នឹងហើយខឹងលោកផ្សេងផ្សេងខឹងដាល់វាល់ដល់អាត្មាទៀតគាត់ថាខឹងស្អប់ឲ្យតែលឺធัวលឺវត្តលឺលោកហ្នឹងគឺថាស្អប់មកហ្នឹងហើយប៉ុន្តែប្តីគាត់ចាប់ផ្ដើមស្ដាប់អាត្មាមុនស្ដីប្តីគាត់ដុកទ័រស្ដាប់អាត្មាមុនហើយគាត់ខឹងប្តីគាត់ទៀតគាត់ខឹងថាពេលវេលាសម្រាប់រលុយឲ្យបែរទៅជាស្ដាប់លោក ដីថែមទាំងគាត់ស្រាវជ្រាវតាមបត្រៃបិដកទៀតប្តីណាអីមានប្តីមួយមួយចឹងដែរណាហ្នឹងហើយមានប្តីចឹងគួរតែសុបាយចិត្តមែនទេហ្នឹងបើកភ្នែកបើកសភៅធัวបើកភ្នែកបើកធัวស្ដាប់វាប្រសើរជាងបើកភ្នែកទៅ KTV មិនចឹងទេហ្នឹងហើយគាត់ថាពេលគាត់មានទងន់ក៏កាន់តែ stress ទៀតឯងប្តីអាឡ័យតែស្ដាប់ធัวរៀនធัว ងាប់ហើយទៅអនាគតហ្នឹងមានលុយណែនចំកូនបើឡៃទៅរៀនធေါ်អញ្ចឹងគាត់យល់អញ្ចឹងហ្នឹងហើយតែតែចុងក្រោយនេះគាត់បានស្ដាប់យល់ទៅបានគាត់ដឹងថាពធនឹងមានតម្លៃយ៉ាងណាហើយមកទៅមកសុំទោសមិញនឹងធ្លាប់ខឹងធ្លាប់ខឹងអាត្មានោះអឺមែនតែនទៅមានពេលខ្លះព្រះអង្គសម្ដែងថាមានពេលខ្លះកុសលជាបច្ច័យនៃ អកុសលក៏មានជាបច្ច័យនៃអកុសលរបស់ខ្លួនវានឹងក៏មានដោយអរមណបច្ច័យមានពេលខ្លះអកុសលនឹងជាបច្ច័យដល់កុសលអ្នកខ្លះបើមិនខឹងអាត្មាមុនទេអត់ស្ដាប់អាត្មាទេចឹងណាប៉ិនដល់ខឹងខឹងទៅស្ដាប់ស្ដាប់ដំបងចង់ចាប់ចំណុចដល់ស្ដាប់វាចាប់ចំណុចមិនបានវាចាប់ខ្លួនឯងបាន ចាប់កំហុសខ្លួនឯងបានចាប់ទោសនៃកិលេសក្នុងចិត្តបានជ្រះថ្លាបដោយហ្នឹងហើយអញ្ចឹងបានអឺយើងខឹងស្អប់បុគ្គលណាក៏ដោយមានពេលខ្លះមិនប្រកបដូចយើងខឹងយើងស្អប់នឹងទេត្រូវតែស្វែងយល់អំពីបុគ្គលនោះឲ្យបានច្រើនជាងការកាត់ក្តីពីចម្ងាយបើមិនអញ្ចឹងទេយើងអាចនឹងខកខាននៅឱកាស ល្អពីព្រោះតែយើងឆាប់វិនិច្ឆ័យពេកនឹងចឹងចឹងខ្ញុំកណាអាត្មាផ្ដើមប៉ុណ្ណឹងហើយដោយសារមានព្រះអង្គគ្រូសូត្រស្ដាំហើយនឹងព្រះអង្គគ្រូសូត្រឆ្វេងអឺសម្ដែងពធថ្ងៃនេះហើយធัวថ្ងៃហ្នឹងខ្ញុំកណាចាប់អារម្មណ៍ទៅលើពនាមរបស់ព្រះអង្គគ្រូទាំងពីរព្រះអង្គហ្នឹង តើអាចយកឈ្មោះខ្លួនឯងហ្នឹងដើម្បីបញ្ជាក់អត្តន័យផ្សារភ្ជាប់ជាមួយនឹងពធបានឬអត់ឬក៏ឈ្មោះនោះគ្រាន់តែដាក់ដាក់ទៅអត់ប្រយោជន៍នាមបញ្ញត្តិរបស់លោកមានពនាមថាអឺប្រធានចោតោប្រធានអ្នកនេះប្រែថាសេចក្តីព្យាយាមមែនទេព្យាយាមនឹងមានពាក្យច្រើនមានពាក្យប្រធានអ្នក មានពាក្យវិរិយៈ អអញ្ចឹងប្រធានចោតោប្រែថាពន្លឺនៃសេចក្តីព្យាយាមអញ្ចឹងតើព្រះអង្គព្យាយាមអីរាល់ថ្ងៃហ្នឹងឬក៏មិនដែលបានគិតពីឈ្មោះហ្នឹងទេគេគ្រាន់តែហៅអីចឹងទៅឬក៏លើគេហៅឈ្មោះហ្នឹងម្ដងម្ដងអាចរំលឹកដាស់តឿនខ្លួនឯងហ្នឹងឲ្យស្របទៅតាមឈ្មោះហ្នឹងណាមុនទេសូមកម្មពីស្មារតីចាក់រូនទេ ជាធម្មសូមមស្ការព្រះពុទ្ធអង្គពួកគុណនៃប្រតនៈទាំង3ដែលជារតនៈដ៏ប្រដំដំសាធុពូលើលោកសពសពការទាំងពួងសូមមស្ការជាគុណចាស់គ្រូដែលជាគ្រូជាម្ចាស់នៃខ្ញុំកណាទាំងឡើងគ្រប់ព្រះអង្គគ្រប់គ្នាសូមមស្ការចំពោះព្រះរកគ្រប់ព្រះអង្គដែលមានប្រវត្តិមានមានវត្តមានរតនារាម និងពិសេសរបាំជាមួយប្រការណាដែលយើងគ្រប់អង្គនិងជាពិសេសគឺនៅអង្គគុណសុនឆ្វេងដែលគុំបរិមាននៅធម្មសនៈមិនលើចម្រើនពរពីញោមស្រីតទាំងអស់ដែលបានអញ្ជើញមកពីទីចិត្តទីឆ្ងាយគ្រប់មជ្ឈដ្ឋានដែលអញ្ជើញចូលរួមនៅក្នុងពិធីបុណ្យកឋិនទានវាវត្តមនីរតនារាមក្នុងកាត់វេលាព្រឹកនេះ អាភិបានកាសពីសំណាក់លោកចាស់គ្រូដើម្បីបានចូលរួមប្រកាសសម្ដែងពរជាកិច្ចជាធម្មបដិសន្ធារៈចំពោះជំញោមដែលចេញមកដល់ទីនេះហើយមុនចូលរួមឆ្លើយសំណួរបទខ្ញុំចាក់រួមលើកឡើងពីមានឃើញថាជំញោមនេះមកច្រើនជាងសពដងច្រើនជាងរដង ទាំងប្រសងទៅញោមមកច្រើនហើយទៅតាមគាត់ប្រសងខ្លះវិជ្រាបហើយសម្រាប់ពិភពអបាសកវៈព្រះអង្គឡើងលោកលះគាត់ឲ្យពេញសាលាបល័យតាមគាត់នឹងក៏លះទៅគេព្រះអង្គអកនកៈអង្គខ្លះក៏សឹងតង់ទៅប្រជាគ្នាទៅនឹងហើយជំនាញដើមមើលទៅយកនិយមខ្លះក៏ណែនសាលាសាលាបល័យផងតាមវិជាផងតាមឡានផងតាមតង់ផងពេញច្រើនមកតែញោមនៅសบายចិត្ត ប្បាយចិត្តទេញោមពេលឃើញមិនចាស់គ្រូមកសប្បាយចិត្តទេមួយឆ្នាំក្រោយមកទៀតទេអត់មានអន់ចិត្តអត់មាននឹងបញ្ចប់អីទេញោមអត់មានអន់ចិត្តមានបបប្រកអីញោមអន់ចិត្តក៏ដឹងធ្វើបីដែរអញ្ចឹងមករៀនព្រមអីណាភាសាយើងច្រើនគេច្រើនហើយមេងក៏ព្រៀងមកទៅវាពេញបបាច់បន្តិច ប៉ុន្តែញោមនៅតែជ្រះថ្លាលំបាកកាយប៉ុន្តែចិត្តនៅតែជ្រះថ្លាណាស់ឲ្យចូលសំណួរលំចាស់គ្រូលើកឡើងសួរពីអានេះសំដែងពីឈ្មោះខ្លួនឯងហ្នឹងសួរពីនាមនាមបរថ្មានិងប្រធានណាចុតោប្រែថាពលឹងនៃស្ដីព្យាយាមនឹងហើយប្រយ៉ាងតិចចុះបដាថ្មាបដាជាមួយសាមនេះហៅកូននេមតាមមកកូននេមទៅទៅហៅថាកូននេមដែរ ទៀតប៉ុន្តែមុខស្មារយុប្រមាណឯងច្រឡំគុណមែនដើរជាមួយគុណសិស្សជួនកាលគេថ្វាយគុំសាមណេរថ្វាយគុំបុគ្គលទំពោះថ្មីថ្វាយគុំថ្មាទេប៉ុន្តែចិត្តខ្សែឥឡូវឯងខ្ញុំចិត្តខ្សែដដែលឥឡូវហ្នឹងហើយចឹងក្រោកណាបាត់បើកបាត់បើកវាជាចម្រើន ដើមឲ្យកូនលេងច្រឡំឲ្យកូនលេងនឹងនេះគឺមិនមែនជាអីទេបងហើយនឹងចូលរួមលើកឡើងពីចំណុចនេះផ្លែកមកដល់ចាស់គូសួរកូនផងអីឥឡូវសួរពីពលាមចឹងរៀមរបស់អាបានថាពលឹងនេះស្អីព្យាយាមហើយមិនតែគឺភ្ជាប់ជាមួយនឹងថាថាព្យាយាមអីសម្ងាយបច្ចុប្បន្នហ្នឹងណាបច្ចុប្បន្នបើ និយាយតាមធម្មតាជាយាមយើងមានព្យាមពីរយ៉ាងហៅថាមច្ឆាវិយមៈនិងសមាវិយមៈការព្យាយាមខុសក៏មានការព្យាយាមត្រូវក៏ក៏មានការព្យាយាមខុសគឺការព្យាយាមប្រព្រឹត្តអំពើទុច្ចរិតទាំងឡាយនឹងដោយកាយដោយវិចារដោយចិត្តព្យាយាមលួចគេព្យាយាមអីញោមព្យាយាមដែរព្យាយាមលួចគេ ជាយាមអីជាយាមបោកប្រាស់គេជាយាមកេងប្រវាញ់គេជាយាមកុហកគេទៅជាយាមអីនឹងសតកាព្យាយាមដែរប៉ុន្តែព្យាប្រព្រឹត្តទៅជាអកុសលឬក៏ព្យាយាមធ្វើនៅអំពើអីនឹងប្រព្រឹត្តវត្តប្រណិប័តជាវត្តប្រណិប័តខុសនឹងសិលពរបរាមាសៈនឹងការព្យាយាមនៅក្នុងវត្តប្រណិប័តខុសដោយពួកអាចារ្យឬពួកសាសនាដទៃមួយចំនួន ជាយាមមិនមែនជាបដិបទានាំឲ្យគាត់ចាក់ទុកត្រឹមតែជាយាមធ្វើការឲ្យលំបាកក្តីជាយាមធ្វើឲ្យធូរថយចប់ចម្ពាក់ដោយនឹងការមកសិក្ខាលការនយោក្តីជាយាមប្រកបចប់ចម្ពាក់ក្នុងកាមក្តីគឺការព្យាយាមខុសមិនមែនជាការព្យាយាមដល់ត្រឹមត្រូវទេតែសម្មាវាយាមៈគឺជាការព្យាយាមដល់ត្រឹមត្រូវជាយាមប្រព្រឹត្តទៅក្នុងទានជាយាមប្រព្រឹត្តទៅក្នុងសិលជាយាមប្រព្រឹត្តទៅក្នុងទេវនា នឹងគឺការព្យាយាមដ៏ត្រឹមត្រូវជាយាមដែលមាននៅបញ្ញាណាប្រព្រឹត្តទៅក្នុងបញ្ញាមានគោលដៅច្បាស់លាស់ណានេះគឺជាការព្យាយាមដ៏ត្រឹមត្រឹមត្រូវហើយនៅក្នុងពោធិបត្តយធម៌ក៏ព្រះអង្គសម្ដែងអំពីការព្យាយាមដែរហៅថាបធានៈ4យ៉ាងណាប្រធានៈ4យ៉ាងទី1គឺសង្វរៈប្រធានៈការព្យាយាមរវាង មិនឲ្យបាបកើតឡើងញោមដែលព្យាយាមឲ្យបាបកើតឡើងឯងដែលឯងអីទៅបាបបាបអីគេគឺបាបញោមបាបជាឈ្មោះនៃអំពើអាក្រក់ទៅតាមកាយទៅតាមវិចារតាមចិត្តជាអំពើដែលប្រព្រឹត្តតាមកាយតាមវិចារតាមចិត្តជាអំពើអាក្រក់ឯងយើងឲ្យឈ្មោះថាជាបាបជាបាបពធោ នឹងគឺការព្យាយាមរវាំងមិនឲ្យបាបកើតឡើងដោយចិត្តយើងកំពុងតែខឹងណាគឺថាចិត្តខ្ញុំគាត់ថាព្យាយាមអត់ធន់ចំពោះនឹងការឃើញនៅរូបមិនជាទីពេញចិត្តមិនញ៉ាំងចិត្តឲ្យក្រោតកើតឡើងព្យាយាមនៅក្នុងការដែលលឺសំឡេងមិនពីរូបសំឡេងមិនជាទីគាំចិត្តមិនញ៉ាំងចិត្តក្រោតឲ្យកើតឡើងព្យាយាមយល់ នឹងចេះយាមរវាំងមិនឲ្យបាបកើតកើតឡើងជាយាមនៅអំពើផ្សេងផ្សេងទៀតដតីដតីទៀតដែលមិនឲ្យបាបកើតកើតឡើងជាជីវិតប្រចាំថ្ងៃនេះយើងឃើញរូបវិញយើងឃើញទេឃើញអត់យើងឮសំឡេងទេកុំក្លិនទេដឹងរសទេដឹងក្តៅត្រជាក់រឹងទន់ទេដឹងអារម្មណ៍ទាំងឡាយតាមមនោទ្វារទេ តែអារម្មណ៍ទាំងអស់ហ្នឹងសិតតែជាអារម្មណ៍ល្អគឺអារម្មណ៍មិនល្អមកប្រកបដែរមានអារម្មណ៍មិនប្រកបដែរជួនកាលសំឡេងមិនល្អជួនកាលរូបមិនល្អជួនកាលក្លិនមិនល្អជួនកាលរសមិនល្អជួនកាលថាធ្វើមិនល្អជួនកាលអារម្មណ៍ធម្មអារម្មណ៍មិនល្អអញ្ចឹងពេលហ្នឹងទេអារម្មណ៍មកប្រកបហ្នឹងបើយើងអត់មានការព្យាយាមវឹកហាត់ចិត្តរបស់យើង នៅពេលដែលជួបប្រសពនៅអារម្មណ៍ទេចិត្តខាងក្រៅក្តីចិត្តលោភៈក្តីប្រកបជាកើតឡើងចឹងហើយនៅក្នុងសម្បត្តិពុទ្ធគឺថាព្យាយាមរាំងមិនឲ្យបាបកើតឡើងនេះប្រការទី1ខ្លីៗប្រការទី2គឺបហានប្រធាននេះជាយាមលះបង់បាបណាដែលបកើឡើងហើយចឹងបាបពេលដែលចិត្តទោសៈកើឡើងចឹងជាយាមបន្តបងដោយចម្រើនមេត្តាធម៌ជុំនោះ ឬក៏ពិចារណាអំពីកម្មសកតាជាដើមទៅគេជេរគេគោពាក្យមិនល្អឬក៏ចិត្តបាកំពុងតែកើនឡើងគឺជាបន្តបងនៅទោសៈនោះជាបន្តបងនៅលោភៈនោះតោះនេះយើងគឺការព្យាយាមណាព្យាយាមលះបង់បាបដែលកើតឡើងក្នុងសណ្ឋាននៃចិត្តកុំឲ្យវាតាំងនៅទៀតពធុបធយធម្មតាទេបធុជនយើងគឺមិនងាយអីកិច្ចផុតពីបាបទេប៉ុន្តែយើងពេលដែលវាកើតឡើងហើយព្យាយាមជំរះចេញ នៅពេលដែលយមខឹងតាយមស្រួលខ្លួនខ្ញុំស្រួលហើយវាខឹងម្ដងម្ដងលំបាកចុះពេលណាយមលះបង់ហើយស្រួលខ្លួនហើយនៅពេលដែលយមចង់ចំពាក់អ្វីមួយលំបាកចិត្តហើយចង់ប្រាថ្នាអ្វីមួយមិនដូចចិត្តពិបាកនៅពេលយមលះអាការស្ដីប្រាថ្នាបានស្រួលចិត្តហើយណែឯងគឺជាការព្យាយាមលះនៅបាបដែលមានក្នុងសណ្ឋានចិត្តនោះប្រធានអ្នកទី2នោះពោលពីបរិយធម៌ប្រធានអ្នកទី3 នៅផ្នែកខាងអកុសលផ្នែកខាងកុសលពីចំណែកហៅថាជាវនាប្រធានអ្នកជាយាមចម្រើននៅបុណ្យកុសលខ្ញុំចម្រើនឲ្យយមញោមមិនតន់ជាឲ្យទៀនមានការឲ្យទៀននៅការចែករំលែកមិនតន់រសាសិលចាប់រាមរសានៅសិលមិនតន់ចម្រើនអប់រំចិត្តជាយាមចម្រើន អប់រំចិត្តនឹងចម្រើនទេណាគឺចម្រើននៅបុណ្យកុសលអាកាលៈក្នុងសណ្ឋាន ចិត្តនឹងឯងឈ្មោះថាជាការព្យាជាយាមខ្លីៗហើយទី4ឲ្យឈ្មោះថា អនុរកណាប្រធានអ្នកការព្យាយាមរក្សានៅបុណ្យកុសលតែការឡើងហើយនេះសំខាន់យំដូចទៀនយំអញ្ចឹងធ្វើទៀនវាមានចេតនា3ពុពចេតនាមុញ្ចនាចេតនាអបរចេតនាអ្នកធ្វើទៀនទាំងឡាយច្រើនខូចចេតនាចំក្រោយអបរចេតនា នៅពេលដែលជួបរឿងមិនល្អមិនជាទីកប់ចិត្តច្រើនតែបដិខៈចាស្នាងថ្នាក់កើនមិនពេញចិត្តអញ្ចឹងធ្វើឲ្យបុណ្យកុសលនោះវាកាត់បន្ថយដូចស្រូវឲ្យពេញទឹកនៅពេលដែលស្រូវនោះវាចិត្តឲ្យផលហើយស្រាប់តែទីណីមានសត្វមកស៊ីទឹកលិចអញ្ចឹងទៅខ្លះទៅមកមកស្រោវិញវាសល់ដែរសល់តិចតួចឬក៏សត្វមកស៊ីអស់ខ្លះទៅវាអត់បានពេញហ្នឹងអញ្ចឹងយ៉ាងណាមិញចេតនាទាំង3ហ្នឹង ឬក៏ក្នុងអវិធម្មបាចេតនាទាំង4អបរាបរចេតនាមួយទៀតអញ្ចឹងគឺសំខាន់គឺថែរក្សាចេតនាយកមកអញ្ចឹងតែណាច្រឡំតំណប់ជើងនេះខ្លះនឹងអាហារចូលមិនគ្រប់គ្រាន់ខ្លះទីសម្រាប់មិនគ្រប់គ្រាន់ខ្លះគឺការអាចកើតទោមនស្សហើយមកលំចាស់គ្រូមិនបានជួបជួបលំចាស់គ្រូមិនបានថតទៅទៀតអន់ចិត្តទៀតពីខាងកំអត់តន់ចូលអេសុំចូលមួយមិនបានទេជប់អាចដល់ហើយសុំជួបបានអន់ចិត្តទេគេខាងទេទៅមានហ្នឹងណា នឹងឲ្យមានអញ្ចឹងអញ្ចឹងថាគឺយើងពិនិត្យមើលបាបនិងបុណ្យនៅក្នុងសណានឬចិត្តបុណ្យចម្រើនឬក៏បាបចម្រើនពិនិត្យមើលចិត្តយើងបើចិត្តយើងត្រជាក់ច្រើនអាហ្នឹងបុណ្យចម្រើនហើយបើចិត្តយើងសម្បូរតែលោភៈសម្បូរតែការជាប់ចង្វាក់សម្បូរតែការខឹងក្រោធច្រើនទេមិនមិនចម្រើនទេហើយលោកចាស់គ្រូចូលតាមចុះសម័យបច្ចុប្បន្នហ្នឹងតាមជាមអីខ្លះជាយើងប្រចាំជាមួយកូនលេងចាស់គ្រូអប់រំព្រោះនៅជាមួយសាមណេរច្រើនគឺគ្រប់គ្រង ផ្នែកខាងប្រសង់គឺហើយជួបហើយអញ្ចឹងគឺអប់រំសំខាន់នៅក្នុងបច្ចុប្បន្នហ្នឹងប្រកបដីជាមួយសាមណេរញញប់នឹងវ័នទៅទូមានអប់រំពេលខ្លះក៏មិនដូចចិត្តសាមណេរខ្លះចូលចិត្តលេងឯខ្លះត្រូវព្យាយាមអប់រំព្យាយាមណែនាំទៅច្រើនគឺគឺការព្យាយាមទីមួយញ៉ាំងចិត្តខ្លួនឯងមិនឲ្យក្រោតណាហើយព្យាយាមការបង្ហាត់បង្រៀនព្យាយាមការអប់រំនេះគឺការព្យាយាមចម្រើននៅកុសល ជាជីវិតប្រចាំថ្ងៃហើយជាយើងប្រណិប័តជាជីវិតប្រចាំថ្ងៃខ្លះខ្លះប៉ុណ្ណឹងអញ្ចឹងមិនវែងឆ្ងាយទេដូចជាច្រើនទេចាគ្រូណាដល់លោកបាក់កាយណាសូមគេនឹងចាគ្រូវិញសូមអនុមោទនីតាមដឹងមកលោកព្យាយាមមែនមានពេលខ្លះព្យាយាមនិយាយគេនិយាយគេមិនបានទាំងគូសមាធិម្នាក់ឯងអនឹងលឺលឺមកអញ្ចឹងណា ហ្នឹងហើយហើយញាតិញោមមើលកូនដឹងបាក់ហ្នឹងណាចាំកូនលោកកូនច្រើនល្មែកល្មក់ល្មែកល្មក់ច្រើនឆ្នាំនេះហ្នឹងហើយអឺញញុំក្តៅហ្នឹងមែនទេពួយក្តៅហ្នឹងតិចទៀតបានណាហ្នឹងហើយបាទតែពិតញាតិញោមមកចង់ថតមួយឆែតអីមិន ចឹងតទៅទៀតឈ្មោះស្ដាប់នៃពនាមរបស់ព្រះអង្គគ្រូសូត្រឆ្វេងម្ដងលោកមានពនាមថាអឺលទ្ធៈធម្មោមិញជាប្រធានជោតោមនសុភិតហើយបងគ្រូជាកំសាន្តនេះព្រះបជាឲ្យឈ្មោះថាលទ្ធៈធម្មោ លទ្ធៈធម្មោប្រហែលអ្នកថាអ្នកបានធัวចាំដឹងតើលោកបានធัวអីនឹងហើយមូលហេតុអីបានជាឧបោពជាឲ្យឈ្មោះអញ្ចឹងហើយដែលបានយកពនាមហ្នឹងមកគិតទេឬក៏ប្រណថាធម្មតាធម្មតានេះមិនមិនមែនតម្រូវថាត្រូវតែតែគិតទេគណៈគណៈឆ្ងល់ ថានៅពេលដែលលឺពាក្យថាលទ្ធធម្មោអញ្ចឹងដែលគិតដល់នៃវាអត់ទេនឹងហើយបើពិតជាបានធัวមែនបានធัวអីអងៃណាជាបឋមខ្ញុំព្រះករុណាសូមលោកបបាចមីនមស្ការក្រាបថ្វាយបង្គំអតិដែរចំពោះគុណនៃព្រះត្រៃរតន៍ដែលជារតនៈ តដល់ឧត្តមគុណខ្ពស់ប្រសើរលើសលើខ្ញុំសូមនមស្ការដល់បង្គំព្រមចាស់គ្រូអ្នកព្រះពិខុវេជ្ជរបញ្ញាអាជីគ្រូជាម្ចាស់របស់ខ្ញុំករណាទាំងឡាយដោយសេចក្តីគោរពជ្រះថ្លាបង្គំថេរៈគ្រប់ព្រះអង្គទាំងអស់ដែលមានព្រះវត្តមានក្នុងទីអារាមវត្តនិរតនារាមនេះប្រធារៈដែលមិនមកពីតាមបណ្ដាខេត្ត ផ្សេងផ្សេងតាមបណ្ដាវត្តផ្សេងផ្សេងដែលនិមន្តចូលមកក្នុងទីអារាមសម្រាប់ពោញាតិញោមពុទ្ធបរិស័ទណាទាំងអស់គ្នាក៏ដែលអញ្ជើញមកពីទីចិត្តទីឆ្ងាយណាថ្ងៃនេះញាតិញោមបានចូលរួមស្ដាប់នៅណាអាវាតរបស់ព្រះ សម្មាសម្ពុទ្ធដែលសម្ដែងដោយលោកម្ចាស់គ្រូព្រះភិក្ខុអចរតញ្ញោដែលជ្រះថ្លាជាមួយយត្តញោមតាំងពីលោកម្ចាស់គ្រូចប់ពីធ្លាក់ពីកប៉ាល់អស់មកយត្តញោមតាំងពីធ្លាក់ពីកប៉ាល់អស់មកមកមកដល់វត្តហ្នឹងគឺថាជាប់រហូតពី3ថ្ងៃនេះអត់បានសឹងពីថ្ងៃទេយត្តញោមគេថាពីព្រឹកតរល្ងាចគឺម្ចាស់គ្រូសុំដាច់តែម្ដង ញាតិញោមមកពោលរៀបរាប់ពីការយល់ដឹងថ្មស្ដាប់ញាតិញោមខ្លះទឹកភ្នែកទឹកសបោសបាយញាតិញោមហើយអាថ្មទៅខ្លះក៏ក្ដួលដែរណាឃើញញាតិញោមសបាយចិត្តបើនឹងថ្មសូមអនុមោទនាការយល់ដឹងរបស់ញាតិញោមទាំងអស់គ្នាបងណាសូមអនុមោទនាហើយញាតិញោមដែលមកនេះសុទ្ធតែជា fan ណា មែនណាញោមហ៎មើលអ្នក fan លើកដៃមួយមើលលើកដៃមើលអូមើលកាមេរ៉ាចាប់យក fan ហ្នឹងមើលយក fan ចាស់គ្រូមើលលើកឲ្យអស់មើលញោមអ្នកនៅក្រៅលើកឲ្យអស់មើលអូច្រើនណាស់ចាស់គ្រូគាត់តែ fan ណាអត់មានញាតិញោមណា fan កាប់មកឯមានទេ អត់មានទេយោមែនអត់មានទេអឺញាតិញោមស្មាសบายចិត្តស្ដាប់អវាទលោកចាស់គ្រូពេលយប់មិញញាតិញោមស្មានឹកឃើញញាតិញោមម្នាក់គាត់ពោលប្រកេលោកចាស់គ្រូថាលោកចាស់គ្រូប្រហែលជាបានអនាគាហើយញាតិញោមបានលឺអីយប់មិញ បានលើហើយលោកម្ចាស់គ្រូក៏មានព្រះធេរដីកាទៅវិញថាអត់បានស្អីទេយ៉ាងនេះណាទុកឱកាសឲ្យម្ចាស់គ្រូផងណាចាស់គ្រូអត់មានបានសោតាអនាគីអីទេណាហើយភ្ជាប់មកពលាមអាត្មានេះលັບធធម្មោហើយឥឡូវនេះអាត្មាចង់កម្លាំងវើសិននឹងចោលហ្នឹងយ៉ាងនេះដោយសារលោក នចំការលោកមិនអានណាលັບធធមោលអានលឹបធធមោមកវាទៅខុសហើយញោមបើទៅខុសតាមពិតទៅពនាមព្រះឧបជាដាក់ឲ្យញោមយូរហើយតាំងពីឆ្នាំ2006តាំងពីឆ្នាំ2006បួសពិខុហ្នឹងតែឥឡូវហ្នឹងមកដល់ វត្តមនីរតនារាមហ្នឹងព្រះឧបជាអាត្មាគឺលោកចាស់គ្រូនឹងការបួជពេញឧបសម្បទាអញ្ចឹងការបានធរហ្នឹងបានមែនទេញោមបានឲ្យចំណាយខ្លះនៅក្នុងក្នុងការពិចារណាក្នុងដំណើរជីវិតនៅក្នុងការសិក្សារៀនសូត្រនៅអវាទរបស់ព្រះសម្មាសម្ពុទ្ធនឹងក្រនបានជាការពិចារណារលឹក បានការដឹងនៅសភាវៈពិតទៅតាមដំណើរនៃធម្មជាតិនឹងដោយញាតិញោមយ៉ាងដែរហ្នឹងញាតិញោមក៏បានការយល់ដឹងហ្នឹងណាញាតិញោមក៏បើបានសោតាឲ្យអត់ទេបាទនៅដោយញាតិញោមអញ្ចឹងណានៅពេញអញ្ចឹងណាអត់តន់សម្រាប់អីទេញាតិញោមបើនៅចេះស្រឡាញ់ចេះខឹងអីដែរតាញាតិញោម ណាក៏នៅអាត្មាពេលខ្លះទូចទូចថ្ងៃឡើងម៉ោង2:10ហើយយើងថាលុបទឹកស្រះប្រូងណាដល់ឃើញចឹងហៅមកណែនាំទៅណែឈប់ទៅយើងកៅថាស្ងាត់មើលតែគ្រូគ្រូសម្រាប់អស់ប្រងទៅទៅណាយល់ណាហៅមកដាក់មកឆ្វាច់ទេទៅណាហើយបានលោកថាលោកគ្រូអានឹងតោសៈព្រមយល់ ណាលោកប្រាប់មកអញ្ចឹងរហូតគាត់ថាលោកគ្រូនៅពិសេសព្រះអង្គនោះលោកអាសាលោកគ្រូតោស័កណាខឹងកូនចៅអញ្ចឹងណាញាតិញោមពេលខ្លះអកុសលធម៌ហ្នឹងវានៅមានឱកាសឲ្យផលយើងអញ្ចឹងណាញាតិញោមបាទអាហ្នឹងញាតិញោមត្រូវដឹងអ្នកសិក្សាយល់ដឹងទាំងអស់គ្នាហ្នឹងថ្ងៃនេះអាត្មាតាំងចិត្តថាមកសំដែងធម៌ហ្នឹងតាមពិតញាតិញោមយល់អស់ហើយមកថាមិនដឹងថាសំដែងពីអ្វីទេ ព្រោះតែតែ fan អស់ហើយចាគ្រូណាបើ fan ស្មាស្មាអត់ណាអត់អត់និយាយតាមអ្នកណា fan ស្មាទេណាព្រោះវិញ fan ចាស់គ្រូអស់ហើយណាបើហ្នឹងរឿងពនាមណាលັດធធម្មោហ្នឹងញាតិញោមណាបើគ្រាន់តែបានចំណាយនៃការយល់ដឹងបានធម៌ហ្នឹងបានការពិចារណា ការកើតការរលត់ក្នុងជីវិតប្រចាំថ្ងៃហ្នឹងសិក្សាដឹងតាមទ្វា6ផ្នែកតិចចំោះអណ្ដាតកាយចិត្តដូចញាតិញោមចឹងញាតិញោមតែក្រន្តការកម្រិតនៃការប្រតិបត្តិហ្នឹងមានជីវិតផ្សេងផ្សេងគ្នាចឹងទៅញាតិញោមដល់ញាតិញោមចឹងទៅខ្ញុំបង្កើតណាអាត្មាភាពដល់ខ្ញុំបង្កើតណាអាត្មាភាពចឹងទៅញាតិញោមសូមអនុមោទនា មកយើងញោមសូមស្ងាត់តិចមើលបើស្ងាត់ខាងមកដូចសូមស្ងាត់ស្ដាប់ពធណាញោមតែត្រេកអរក្នុងធម៌ញោមណានៅឱកាសពេលហ្នឹងញាតិញោមមានឱកាសត្រេកអរក្នុងធម៌នៅក្នុងពុទ្ធដីកាមួយព្រះអង្គសម្ដែងក្នុងបេដកលេខ52ព្រះអង្គសម្ដែងអំពីនៅធម្មទានរមែងឈ្នះអស់អាមិសទានទាំងពួងនៅធម្មរស់រមែងឈ្នះអស់រស់ទាំងពួង សេចក្តីត្រេកអរក្នុងធម៌រមែងឈ្នះអស់សេចក្តីត្រេកអរទាំងឡាយការអស់ទៅនៃតណ្ហារមែងអស់នៅទឹកទាំងពួងអញ្ចឹងញាតិញោមឱកាសពេលនេះញាតិញោមត្រេកអរក្នុងធម៌ប៉ុណ្ណាកុំត្រេកអររឿងអីផ្សេងនេះត្រេកអរនៅធម្មរស់គឺរស់គឺពធនេះឲ្យជារស់ញាតិញោមបានបរិភោគអស់ហើយមែនទេរសជាតិអាហារណាដែលអឺ តាមអណ្ដាតអាជីវហាវិញ្ញាណដឹងនៅរសជាតិញាតិញោមដឹងហើយប៉ុន្តែ អ្វីដែលញាតិញោមត្រូវការ ដឹងបន្ថែមទៀតហ្នឹងគឺធម្មរសធម្មរសហ្នឹងគឺជាឱកាសពេលហ្នឹងឯងដែលញាតិញោមត្រូវស្ដាប់កុំលោឡាណាតែសូមតាំងចិត្តស្ដាប់ដោយយកចិត្តទុកដាក់ត្រេកអរក្នុងធម៌តែខ្ញុំខំមកពីខេត្តឆ្ងាយមកមិនមែនចិត្តទេនៅបាត់ដំបងសៀមរាបប្រទេសមានជ័យអាមេរិក ណាសិង្ហបុរីមានវៀតណាមអីមកខាងវៀតណាមអីខ្លះនៅមកពីកចេះស្ទឹងត្រែងហ្នឹងហើយមកច្រើនមែនតើអញ្ចឹងជាឱកាសវេលាញាតិញោមជួបលោកម្ចាស់គ្រូត្រង់ត្រាប់ស្ដាប់ដោយយប់មិញខ្ញុំកាលណាអាត្មាភាពព្យាយាមស្ដាប់លោកម្ចាស់គ្រូដែលយកចិត្តទុកដាក់ចាប់អារម្មណ៍ចំណុចមួយដែលលោកម្ចាស់គ្រូសម្ដែងពីការយល់ដឹងរបស់ញាតិញោមហ្នឹងថា ពេលដែលញាតិញោមបានយល់ដឹងធម៌ហ្នឹងប្រៀបបីដូចជាមានប្រទីបពន្លឺនៃការបំភ្លឺហើយពេលដែលញោមម្នាក់នៅហ្វេនម្នាក់មិញលើប្រងមិញញោមម្នាក់ដែលមានពន្លឺហ្នឹងអាចឲ្យអ្នកដតេនភ្លឺតគ្នាចុះបើហ្វេនទាំងអស់ហ្នឹងមានពន្លឺទាំងអស់គ្នាតើយើងមានពន្លឺច្បាស់ទេញោមច្បាស់ទេច្បាស់មិនច្បាស់ក៏ច្បាស់ ចឹងសូមឲ្យញាតិញោមនឹងមានពន្លឺបញ្ញានៅក្នុងកាយយល់នឹងឲ្យភ្លឺទាំងអស់គ្នាប៉ុណ្ណាសូមអនុមោទនាអញ្ចឹងសូមឲ្យញាតិញោមនឹងម្នាក់ដែលយល់ដឹងនឹងបានចំណែកនៃការភ្លឺដល់អ្នកដទៃទៀតញាតិញោមណដ្ឋិបញ្ញាសមាអភិពន្លឺអ្វីភ្លឺដោយបញ្ញាមិនមានទេញាតិញោមពន្លឺអំពូលម៉ែនេះគាត់ថាភ្លឺប៉ុណ្ណឹងទេបិទមើលគាត់សូលមែនទេញោម ណាពន្លឺព្រះអាទិត្យដល់ពេលអស់ស្ដងពុតទៅនឹងងឹតទេនឹងងឹតពន្លឺព្រះច័ន្ទពេលដែលពពកបិទបាំងហ្នឹងងឹតទេនឹងងឹតប៉ុន្តែពន្លឺបញ្ញាអត់បិទបាំងបានទេយល់ទេដរាបណាបុគ្គលមានឧបនិស្ស័យចូលមកមានសទ្ធាចូលមកយកយកនឹងយកការពិតចឹងបានស្មាសบายចិត្តមានមេដឹកនាំ ល្អបាទថាពីព្រោះស្មារតីអានឹកដល់ដល់លោកប៉ុណ្ណឹងសម្ដីលោកអីមកលោកថាលោកមិននឹកស្មានថាមានអ្នកស្ដាប់ច្រើនអញ្ចឹងណាអាស្រ័យស្អីយ៉ាងនេះ ប៉ុន្តែស្មាឃើញញាតិញោមមកមករយៈពេលដែលញាតិចាស់គ្រូនៅអូស្ត្រាលីញាតិញោមមកវត្តមនីរដ្ឋហ្នឹងតែងតែពោលការយល់ដឹងរៀបរាប់ហោហែច្រើនណាស់សឹងតែ99%មានអ្នកមកស្រោចទឹកដែរណាមករកស្រោចទឹកហើយញោមណាមករកស្រោចទឹកអូលំចាស់កណាលឺវត្តហ្នឹងល្បីយូរហើយមកល្បីលោកគ្រូសាសុជាល្បីកណាចង់មកស្រោចទឹក អាស្មានេះប្រឡងដែរណាមកមកហ្នឹងអាចអាសន្លឹកពីរសន្លឹកដែរទៅទៅណាហើយមកថ្ងៃមុននេះមករស់ស្រោចទឹកម្ចាស់គ្រូមកណាមករស់ស្រោចទឹកទៀតថាវត្តហ្នឹងអាត្មាអក្រោយទេណាអញ្ចឹងបានលោកចាស់គ្រូប្រាប់ថាកន្លែងហ្នឹងជាកន្លែងសិក្សាស្រាវជ្រាវការពិតដើម្បីបង្ហាញការពិតដល់បរិស័ទទាំងឡាយ ឲ្យបានយល់ដឹងញាតិញោមដឹងការពិតនៅមកថើលើមកដឹងនៅមើលអ្នកដឹងលើដៃមួយទៀតមកអូក៏ត្រូវឃើញក៏ត្រូវណាជាក់ស្ដែងមកវិញអត់មានបខំទេណាណាអ្នកណាមិនទាន់ដឹងកុំលើកណាទៅអាហ្នឹងញាតិញោមបានដឹងការពិតហ្នឹងនិយាយថាបានដូចបានធွာអញ្ចឹងណា ណាដូចបានដូចស្មាពនាមស្មាមិញហ្នឹងលັດធធម្មោអញ្ចឹងណាអ្នកបានហ្នឹងឃើញអូនស្ដាប់តន់ទេក៏តតន់អញ្ចឹងត្រេកអរណាត្រេកអរនឹងជីវិតដែលបានកើតមកហើយបានយល់បានដឹងបានដល់ត្រូវនៅមេគាដែលព្រះសម្មាសម្ពុទ្ធព្រះអង្គបានបង្ហាញហើយមានបុគ្គលដែលឆ្លាតឆ្លៀសបានបើកបង្ហាញប្រាប់ញាតិញោមការពិតឃើញទេ មិនធម្មតាទេណាចឹងបានវែងតិចហ្មងសុំតិចទៀតទេមុនពេលស្មាននឹកទៅបន្តិចមុនពេលដែលលោកម្ចាស់គ្រូនៃមុនមកពីអូស្ត្រាលីហ្នឹងខ្មែរបាននិយាយតាមទូរស័ព្ទជាមួយលោកម្ចាស់គ្រូលោកម្ចាស់គ្រូបានប្រាប់ថាតាមពិតទៅកណាសំដែងគ្រប់វល់អស់ហើយកញ្ញា គ្រប់វល់អស់ហើយទុកក្នុង YouTube តាម Line តាមអីវល់ចាស់គ្រូមានច្រើនណាបើនិយាយបទចម្រៀងវិញសារវ័នឡាំលាវកន្ទ្រឹមញាក់អីមានអស់ហើយញាក់យល់មានទេចាស់គ្រូមើលហោប្រពន្ធក៏និយាយសញាក់យល់ណាសោយក៏មានមែនទេស្មូតក៏ចេះមែនអត់ញោមក៏ប្រយោលក៏មាន រឿងផ្លូវជីវិតប្រតិបត្តិអីមានគ្រប់វល់មកណាញោមចង់ស្ដាប់វល់ណាចូលទៅវាយសាស្ជា officer ទៅស្ដាប់ទៅគ្រប់វល់ទៅនោះញោមប៉ុន្តែសំខាន់ញោមចេះរំអត់ណែចេះសំដែងអត់ចឹងណាណាណាជីវិតរៀងរៀងខ្លួនចឹងបានស្មាឃើញសេចក្តីពេញចិត្ត របស់ពុទ្ធបរិស័ទនឹងដែលមកនឹងមិនមែនមកដោយបង្ខំញាតិញោមស្មាចម្រើនពរគ្រាន់តែពីម្សិលមិញស្ទះឡានថ្ងៃនេះក៏ស្ទះដែរពីខ្នោះជាតិមកដល់នឹងស្ទះទាំងអស់ហើយអ្នកដែលស្ទះឡាននោះឧបនិស្ស័យគាត់ដូចថាតឹងណាញាតិញោមណាហើយដល់អ្នកចូលមកដល់នេះសិតតែឧបនិស្ស័យអស្ចារ្យនេះញាតិញោមតើអ្នកដែលឡានស្ទះនោះឧបនិស្ស័យគាត់ដូចអាជាតិមុននឹងឲ្យគាត់ធ្លាប់រាំងផ្លូវគេមិនអត់ស្ទះឡានហ្នឹង ចឹងញាតិញោមមានឱកាសពេលវេលាល្អហើយទៅណាមកគិតថាมันមានអ្វីពិសេសជាងនឹងទៀតទេញាតិញោមបាទញាតិញោមស្ដាប់យល់ច្រើនហើយព្យាយាមស្ដាប់ថ្មប្រហែលថ្ងៃនេះថ្មតាមដានស្ដាប់ញាតិញោមបរិយាយរៀបរាប់អស្ចារ្យញាតិញោម ចឹងបានព្រះអង្គសម្ដែងធម៌ពិតនឹងមិនស្លាប់ទេឃើញទេធម៌ពិតអត់ចេះស្លាប់តែមនុស្សយើងស្លាប់មិនចាស់គ្រូសាសម្ដែងណាធម៌ពិតអត់ចេះស្លាប់ទេតែមនុស្សយើងកើតចាស់ឈឺស្លាប់ជាអត់ផុតទេតែធម៌ពិតនៅជារៀងរាល់អត់ចេះស្លាប់ទៅណាទេមែនមែនយោឲ្យតែបុគ្គលមានឧបនិស្ស័យមាន បញ្ញាក្នុងការយល់ដឹងនៅធម៌នឹងបានញាតិញោមអាចស្គាល់ការពិតនឹងយ៉ាងម៉េចហើយឥឡូវស្គាល់នៅញោមស្គាល់ច្បាស់នៅច្បាស់ហើយណាតើច្បាស់ហើយអញ្ចឹងជីវិតញាតិញោមកើតមកយើងដឹងថាកើតចាស់ឈឺស្លាប់កើតចាស់ឈឺស្លាប់ទៅណាហើយញាតិញោមស្វែងយល់ការពិតជាបន្តទៀតទៅណាហើយអធិស្ស្រ័យញាតិញោម មួយចំណុចទៀតអធិស្ស្រ័យមករំបែកបន្តិចណាអធិស្ស្រ័យព្រឹកមិញហ្នឹងមានអ្នកញោមទៅថ្វាយអង្គមថាព្រះអង្គហើយផ្ទះសំណាក់សន្តាគារអស់អលេងហើយកណាសម្រាប់ក្នុងឡានអើញោមអញ្ចឹងផ្ញើជូនអ្នកមានលុយទាំងឡាយធ្វើសន្តាគារពី3ទៀតមកនៅក្នុងខេត្តនេះណាថាពេញអស់ទេគ្រូ យាខ្ញុំថារកកន្លែងសម្រាប់អត់ឃើញសម្រាប់ក្នុងឡានមកបំទៅចូលវត្តវិញរកកន្លែងអត់បានពេញអស់ណាញាតិញោមអធិស្ឋានញាតិញោមណាពីព្រោះសន្តាគារពិភពលោកអត់ឲ្យដាក់ញាតិញោមទេនៅសន្តាគារក្នុងវត្តនេះគឺសម្រាប់តែប្រសំណាព្រះអង្គនិមន្តមកពីទីចិត្តទីឆ្ងាយទៅឲ្យបានសម្រាប់ញាតិញោមរកកន្លែងរៀងរៀងខ្លួនក៏ចាំស្មាមានអីច្រើនទេហើយសរុបសេចក្តីមកវិញអឺ និយាយពីពនាមស្មាហ្នឹងលັດធធម្មោហ្នឹងថាបានធម៌ហ្នឹងបានដោយចំណែកនៃការយល់ដឹងហ្នឹងឯងញាតិញោមណាបើក្នុងការសិក្សារៀនសូត្របដិបត្តិក្រោមការដឹកនាំរបស់លោកម្ចាស់គ្រូហើយអាត្មាហ្នឹងក៏ចេះដឹងពីលោកម្ចាស់គ្រូដែរញាតិញោមហើយការបង្ហាញផ្លូវពីលោកម្ចាស់គ្រូដូចគ្នាមិនខុសពីញាតិញោមទេញាតិញោមណាបើអញ្ចឹងអ្វីដែលអាត្មាចង់បង្ហាញញាតិញោមសូមឲ្យញាតិញោមបន្តបេសកកម្មជីវិតញាតិញោមហ្នឹង ស្វែងយល់ការពិតទៀតការពិតអត់តបាត់ទេមិនយល់តែភាពមិនពិតគង់តែបាត់ទេឲ្យតែបុគ្គលមានអបនិស័យយល់ច្រើនភាពមិនពិតទាំងឡាយទាំងពួងហ្នឹងបាត់ទៅឯងហើយឃើញយល់បាទចាំសូមឲ្យយិនញោមហ្នឹងសូមឲ្យជាបុគ្គលមានឧបនិស្ស័យបានដើរទៅរកការពិតទាំងអស់គ្នាបើណាសូមអនុមោទនា គណៈខ្ញុំប្រកាសណាសូមចូលរួមប៉ុណ្ណឹងខ្វះខាតប៉ុណ្ណាសូមគេលំចាស់គ្រូដើម្បីបំពេញបន្ថែមនិងសូមអនុមោទនីនឹកស្មានលោកចេះចូលតួចឹងទៅអឺនេះមិនសំដែងនេះវាវាមកនិយាយត្រូវរឿង វាត្រូវរឿងវាមកធម្មតាអញ្ចឹងព្រោះអីព្រោះតកាលណាបច្ច័យវានៅមានផលរបស់វាតែតែមានជាធម្មតាហ្នឹងហើយនឹកឃើញញាតិញោមដែលបានយល់ដឹងពធ វាកាន់តែធ្វើឲ្យខ្មែរជឿជាក់ថាពាក្យដែលយើងធ្លាប់និយាយថាកែវគឺប្រពុតនេះឯងជាកែវដ៏ដំកែវគឺពធនេះឯងជាកែវដ៏ឧត្តមកែវគឺប្រសង់នេះឯងជាកែវដ៏ដ៏ឧត្តមពាក្យទាំងអស់នេះបើយើងអត់យល់ពធទេអត់តម្លៃទេញាតិ យើងនិមន្តប្រសងទៅស្វាត់ជាព្រះបរិទ្ធធម៌មួយដែលលោកតែងទៅសូត្រថាយ៉ាងកេញចរតនាំងលោកេវិជ្ជតិវិវិធាំងពុទ្ធរតនាំងពុទ្ធសមណដ្ឋិថារតនៈឯណាមួយក្នុងលោកមានច្រើនមានច្រើនបែបច្រើនយ៉ាងក៏ប៉ុន្តែរតនៈទាំងនោះឲ្យស្មើនឹងពុទ្ធរតនៈមិនមានមិនមាន ពាក្យហ្នឹងខ្មែរជឿថាញាតិញោមធ្លាប់ឮព្រោះតែមុនលោកសូត្រមុនលោកធ្វើអាហ្នឹងប៉ុន្តែមិនប្រកាសថាយកតម្លៃមែនទេអយ៉ាងកេញចរតនាំងលោគេវិជ្ជតិវិវិធំបុធរតនាំងធម្មសមាណដ្ឋេរតនៈដ៏ច្រើនក្នុងលោករតនៈណាមួយស្មើដោយព្រះធម៌ក៏មិនមានអញ្ចឹងដែលយើងអាចទៅយល់ពាក្យនឹងថាពិតជាមិនអាច មានរតនៈណាមួយជាមាសជាប្រាក់ជាស្អីស្អីក្នុងលោកមកថ្លៃស្មើនឹងបឋមរតនៈពាក្យនេះយើងអាចយល់បានទោះតែយើងយល់ពធសិនមិនអញ្ចឹងញាតិញោមដែលមិនតន់ស្ដាប់ធម៌ដែលដែលមានទំនុកចិត្តថាពាក្យនឹងត្រូវឯងពីមុនអត់ទេមកថាអត់ទេអាចដឹងថាធម៌នឹងអស្ចារ្យដែរតែក្នុងន័យផ្សេង ក្នុងន័យថាអូធัวនឹងប្រហែលជាអាចបោះចង្រៃអញបានណាដឹងអញ្ចឹងវិញប៉ុន្តែដល់ពេលយើងយល់មេរៀនពធទៅធ្វើឲ្យជីវិតធូរស្រាលទៅទៅដឹងថាអូពធដែលមិនអាចកាត់ថ្លៃបាននឹងចឹងតាធ្វើឲ្យជីវិតយើងភ្លឺស្វាងចឹងតាយល់បន្តិចយល់ធូរបន្តិចយល់ពាក្យនឹងកាន់តែច្បាស់ឡើងច្បាស់ឡើងច្បាស់ឡើង រហូតដល់យើងយល់យ៉ាងច្បាស់នៅពាក្យរបស់ព្រះពុទ្ធមកឃ្លាថាអ្នកណាឃើញធម៌អ្នកនោះឃើញតថាគតមែនទេហ្នឹងហើយសូមឲ្យញាតិញោមមានដំណើរទៅឃើញព្រះសម្មាសម្ពុទ្ធដោយបញ្ញារៀងរៀងខ្លួនក៏សូមអនុមោទនា